រីបីជាប់ខ្លួនអើយស្ងួននោះអេគឺអើយចរិយនឹងឈឺហើយមរណៈកើតមកគឺជាតិជាប់ជុំពាំង គ្រប់រូមឋានៈអើយ យមិនមានខានឯបួនជាប់សាច់រាល់គេយើកអើយទឹកដីខ្យល់ភ្លើងយើងរុំបាន ក្នុងសាច់ក្នុងឈាមគ្រប់គ្រប់ប្រាណ ក្នុងក្រៅប៉ុន្មានអើយមានទាំងអស់មួយអ្នកកាត់ផ្ដាច់សម្រេចទីចង់យោងជីវីទីគីនកងមនុស្សសត្វធម្មជាតិគ្មានចន់ឡង់ គឺមិនជ្រាចនុងអើយមិនលងសល់អើយដល់ពេលស្លាប់ទៅត្រូវនាំពី កម្មដែលសម្ភារត់តាមផ្ដល់ គឺបុណ្យនិងបាបដាបដិតដល់កុសលអកុសលផលតាមសាង មួយកាចាប់ផ្ទៃអើយ សេធតនុនៃជីអងសង្ស្ដាចុចាក់សូឋានកាន់ផ្ទៃមេតាសេងរេងអើយមហាមីយទេវី ចេញសាងព្រាំងភ្នោះអើយ ស្ដេចយាងទៅបួងនោះជាទីពីពីវនីហិរកធតាបោះមុននីតាមដងអើយគិរីទីព្រៃព្រឹកសាង បីការសំដែងអើយព្រះពុទ្ធទ្រង់ថ្លែងព្រះធម៌ទាំងស្នាងប្រស័តប្រោសមនុស្សទូទាំងទេវតាឲ្យឆ្លងអើយតុងខាតាមផ្លូវមៀងគី តាមធម្មគា ទី4ព្រះសង្ឃអើយចូលខ្លួនស្លៀកស្បង់តាមព្រះភង្គកវីកាបុងដំបងនៃ មនុស្សផងគ្នា យល់ថាអើយធម្មីអាចឆ្លងលោកីទី5ព្រាំងពុទ្ធនើយអង្គសិលបរិសុទ្ធប្រារិទ្ធបារមី ចាញ់ផ្ចាលទុងរិជនមកឆាតិនថៃយល់ខងអើយសាញ់ក្តីគ្មានធေါ်ក្នុងខ្លួន6នុងណាអើយថ្ងៃចូលវស្សា3ខែចំនួន កាលព្រះបញ្ញត្តិបដិបត្តិឲ្យខ្ជួនបរិស័ទនៅរាល់ខ្លួនក្នុងខែវងសាសូមបុណ្យកុសលវក្សាជាផលដល់ញាតិកា ដែលមានជំនឿជឿពុទ្ធសាសនាសំតាម ប្រាថ្នាសុខសាន្តទៅអង្គ បាទសូមទាំងកាយវិការអីការប្រព្រឹត្តទាំងគោលហើយគុំណិតណើយសំសារពើអើយទាំងវិញចាថ្លែង ក្រែងមុនធ្វើអង្គុយអើយដេកដើរដោយប្រយ័ត្នប្រំព្រៀបរៀបរឹកអើយព្រឹកល្ងាចថ្ងៃចឹងស្ងួនអើយខ្លួនថ្លៃអើយ ចាងវិញបាត់នៅអើយខេខឹងហឹងសាក៏ត្រូវកាត់នៅកំចាត់នៅមានអ្នកឆ្នាំងបាបប្រកម្មយងធខន្តីអើយ យជាប្រមុខវៀងបាបអើយចាំងទុកអើយរឿងសាំញ៉ាំអើយសន្សំរឿងបុណ្យជាប្រចាំអើយតាមចិត្តសន្តិ ជាពូជល្អសិលធម៌ផ្ទាល់ខ្លួនស្ងួននិយមសិលធម៌សង្គមក្រុមបន្តឆ្ងាយចិត្តមិត្តភាពរៀបបបរនោះក៏រកសានបានសុខផងចំណងជើងគឺភ្លៀងធ្លាក់ដាក់ស្រែស្រងាយលាស់ដើម ភ្លៀងធំជ្រុំធ្លាំងត្រចាំងពិនពិតផ្ទៃមេឃងងឹតចិត្តខាងក្បែរក្បែរកុកអានសាន់កែស្រែខ្វងខ្វែខ្វែ ប្រហេក្លុំក្លុំត្រែក្បែរស្រូវថ្មីថ្មីកងក្រងស្អកកត្រដក្រងក្រង ចុះផឹកទឹកចងដល់ដើមខ្ចីខ្ចីក្រសាសសៀគីគៀងចំនៃមាញ់ឆាផិនភ័យត្រីហែលភ្លុងភ្លុងជំនូខ្យល់ជូនជំនូនញឹកញឹក ស្នូបកក្រឹកក្រឹកសន្ធឹកក្រុងក្រុងស្មាញភ័យមកស្លងក្តងហៅទីតុងក៏លន់គ្រុងគ្រុងជ្រុងទៅនីរដីត្រយងឆ្លងឆ្លើយសៀងស្បើយតែងតិចញើយប៉ាល់ត្រដេវិចឆ្លេចសួរស្អីស្អី ខ្យល់ផាន់កាត់ទឹកវឹងមកដល់ត្រីមេឃអិនរស្មីពពកខ្មៅខ្មៅ ក្រជីមក៏អមក្រហមស្រង់ត្រង់ស្គនទុនទំបងលងទ្រូលោះលូនឆៅឆៅប្រគួនស្មួនដេកមេឃគ្មានកំដៅ ស្រងែស្រែហៅក្តៅមកព្រិចព្រិចវេសាស្រោបព្រៀងនៅរៀងយប់យប់រសៀលប្រលប់ប្រលឹមស្រេចស្រេចរងាញញៈធ្លាក់ខ្យល់តិចតិចស្រូវស្រែលាស់ពេជ្រលិចលូតថ្មីថ្មី